មកថងវាមកខកដឹងថាកំណារឹងក្តៅលហើយប៉ុណ្ណឹងរឹងត្រង់ចិត្តដឹងកំណឹងទៀតក៏ដឹងមិនដែរហើយរបស់ទាំងអស់ទៅគឺវាប្រតិណាតាទេសនាក្រោយនេះក៏អត់តែតហើយយើងថាម៉េចគាត់ប្រឡងជាប់ហើយតែគាត់ជាប់គឺប្រឡងប្រាជ្ញា អញ្ចឹងគឺថាគឺថាបរិបូរដោយប្រាជ្ញាហ្នឹងគឺមិនចំដៅយកការចេះខឬមិនចេះខទេគឺចំដៅយកការយល់ដឹងអញ្ចឹងអានប្រាជ្ញាដែលហៅថាដឹងច្បាស់ មិនច្បាស់ឬចេះអកមិនចេះអកនឹងទៅលើសម័យដូចជំនាន់មុនជំនាន់ប្រាំងទៅនិយាយចេះអកច្រើនណាស់ព្រោះសង្គមគឺដឹកនាំអត់អត់ឲ្យយើងចេះតែខ្លាចចេះខ្លាចចោះយើងទៅរហូតដល់កប់ខ្លួនដល់តែដល់ជំនាន់នេះគឺចេះអកច្រើនគឺសមារាងសមារីយុទ្ធយុទ្ធទាំងនេះគឺអត់ដែរចំពោះចៅរបស់ប្រជារដ្ឋខ្មែរយើងគឺតែមានអកអស់ នៅសាលាបញ្ញាសាលាមានដែរសាលាបញ្ញាសាលារហូតដល់កំផ្នែកសាលាច្រើនមែនទៅឲ្យប្រសិនចាំទៅចូលរួមចំបានគ្រប់គ្រប់គ្រប់ស្រុកកលុកកលុកគ្រប់កោះគ្រប់បណ្ណាបញ្ញាសាលាមានអញ្ចឹងចេះតផងជាពាក្យថាបញ្ញាសម្បត្តិដោយសារអំណាចអីដោយសារអំណាចការកសាងទៀតសើ ជាមនុស្សកើតជាតិទេវតាប្រកបដោយចំណប់ដឹងដោយខែអីដែលហេតុបានយើងផលគុណបានកើតគុណគុណបានកើតគុណផលរបស់គុណនេះសំណាងហៅសំណាងណានឹងសំណាងបំផាស់ហើយចុះសំណាងសំណាងមកទៅទៀត ដែលបានកើតទួនចឹងហើយនៅក្នុងកំពុងរបស់ឆ្នាំក្នុងបន្ទោខ្ញុំបណ្ដាលមកយើងបានឃើញបានអានតាមទៅដឹងសំណាងគឺប្រព្រឹត្តមានសម្ដែងប្រាប់សម្ដែងប្រាប់នៅក្នុងសម័យខាងមុខមនុស្សយើង ហើយចុះហើយទាំងអស់អង្គតស្មា5000ឆ្នាំហើយចុះហើយចុះហើយចុះដែលថាអត់បានស្ដាប់ធម៌អត់ជឿបនជឿបានអត់ជឿគុណទៅអត់ចេះគោរពមានបានមិនបានក្រុមចាស់ទុក សំសហផងសំសហវត្ថុអីសម្រាប់ធ្វើអត់អត់មានទាំងអស់ហើយចំស្ត្រីអាយុ5ឆ្នាំមានប្តី5ឆ្នាំមានប្តីហើយមនុស្សជំនាន់នោះអាយុ10ឆ្នាំចាស់ឆ្នាំចំគឺពីនឹងមើលអស់គ្នា អាយុ5ឆ្នាំមាន3ឬ20ឆ្នាំទៅចុះមិនតែនិយាយនិយាយដល់ឡោមដល់ឡោមទាំង5ឆ្នាំយកទៅប្រមាណទៅប៉ុណ្ណាប៉ុណ្ណឹងហើយយើងថ្ងៃនេះតែ25ឆ្នាំប៉ុណ្ណាប៉ុណ្ណឹងហើយហើយចុះណាដងគាត់ណាទៅ5គាត់ហ្នឹងទៅហើយចុះហើយនៅតែទៀងជូនគាត់ឆ្នាំដាំទីចុះហើយចុះ ហ្នឹងគឺអស់មានផងមេត្តាករណាមុទិតាអបិខាអស់ធៀងដល់ធៀងមួយមានតែបងចង់មានតែអីទៅតាមប្រត្រៃរបស់ប្រគុណសម្ដែងថាខើអន្តរកម្មមានរៀនកោតអន្តរកម្មដល់ទៅដល់ទៅយុទ្ធដល់ទៅថ្ងៃដល់អន្តរកម្ម នៅទាំងអស់ឃើញគ្នានៅខ្លាឃើញសត្វបរិទ្ធគិតតែទីដល់សម្រាប់អ្នកមានអំណាចច្រើនជាងសម្រាប់អ្នកអត់មានអំណាចសម្រាប់ទៅសម្រាប់ងងងាប់ពេញលើពេលណាអស់អស់ហើយកាយកម្មដីរចៃកម្មលិមនុស្សកម្មដីគ្មានអស់ហើយដាច់ទឹកទីអស់លែងមានធម៌ទាំងអស់មានតែហិង្សាមនុស្សកាប់សម្រាប់ទៀតបរិទ្ធតែយើងមិនទៅណា រត់ចូលក្រិតក្នុងព្រៃដល់ផុតអំពី7ថ្ងៃស្នាត់ការចាប់ការកំណប់នឹកឃើញទុំត្រង់ចាប់ត្រង់ណាងងប់មកទៅក៏មកក្នុងទៅហើយអ្នកព្រៃត្រឡប់វិញឃើញបានកើតធម៌មួយថ្មីហៅលើតាមធម៌ ពេលមកប្រជែងទៅចាំមកប្រជែងទៅឃើញកើតគាត់នឹងដល់ពេលនិយាយទៅច្រកខាងសំណាប់វាអត់ចេះចប់នឹងអស់ដល់អត់ចេះចប់សំណាប់ទៅសំឡាប់មកវាអត់មានអំណាចចាញ់ទេវាមានតែអីមានតែបង្រៀនបង្រៀនយល់យល់មកហើយប្រវត្តិ យើងមិនដាច់នឹងអត់ចេះចង់ទេនឹងនឹងបើចឹងយើងតែដោមានតែយល់យល់មានមេត្តាករណាមេត្តាបេខាលែងនឹករឿងអតីតអនាគតអនាអនាសម្រាប់អនាគតចិត្តទាំងអស់ចាប់ដៃគ្នាកសាងខ្លួនកសាងជាតិសាជាថ្មីម្ដងទៀតនឹកចោលនៅអតីតដែរដែលគិតទៅជារឿងគិតវាជាអតីតកាលចាំអង្គនៅដល់សម័យនេះចឹង ឬមិនតែកថាខំមេត្តាគឺគឺអោគ្នាយើងអោគ្នាយើងទាំងអស់គ្នាយើងទាំងអស់គ្នាមកទៅគ្នាសបានជាយើងរំពឹងរឿងយើងដែរអាយុ្វីអាហារពលមានចំណុចព្រះអង្គទីកស្មៅទុទីស្មៅចរទីលើធ្វើមកទុ មានផ្ទះអីនៅនៅក្រោមដើមឈើដូចតែដូចស្មាអញ្ចឹងបានចាប់ដើមខនតាមចិត្តចំណិតអត់មុខតបានចាប់វាដំនៅអំពើបាបកម្មទាំងអស់លែងលែងចាប់សម្លាប់លែងយកឆក់លែងចាប់ប្រទុំអូនធានលែងធ្វើចូលប្រអស់លែងខំខំទាំងអស់ចាប់តាមលំហលំហដោយចានកម្មសម្លាប់ដូចឆ្អែតស្អប់ទៅហើយ វាអត់ឃើញប្រយោជន៍អីក្រៅអំពីមហន្តរាយនិងវិញ្ញាណកម្មអញ្ចឹងទុកកសាងខកម្មកំណត់នឹងទុកអញ្ចឹងយើងកសាងខប្រព្រឹត្តសម្រួមចិត្តអារម្មណ៍ហើយដល់ពេលអញ្ចឹងមនុស្សចាប់អាយុឡើងទៅវិញចាប់វែងណាពី10ឆ្នាំទៅ20ឆ្នាំបានស្លាប់ឡើងវិញដល់មនុស្សទៅចាប់អាយុវែងឡើងឡើងគឺគ្នានឹង80000ឆ្នាំ ពីលោកដីបោះនោះ18ម៉ឺនឆ្នាំបានប្រាជ្ញាមានព្រៃបានប្រាស់អញ្ចឹងមិនបានអាចចង់ជួបប្រាជ្ញាមានព្រៃនៅវែងណាខំប្រឹងតែប្រយ័ត្នជួបកន្លែងយ៉ាងឆ្នាំលោកដីធ្វើមិនឲ្យបានជួបប្រាជ្ញាវានៅវែងកន្លែងមនុស្សអាយុយើង10នេះ65 70ទៅអត់ ហើយចុះប្របាកប៉ុណ្ណឹងមនុស្សអាយុប្រចាំហ្នឹងប្របាកប៉ុណ្ណឹងដែរចុះតែងំអាយុ5ឆ្នាំយើងដីដល់ឆ្នាំខ្លះដល់មនុស្សប្របាកប៉ុណ្ណាដាក់ប៉ុណ្ណាហើយតម្រាំខ្លួនព្រះសីហា28លើឆ្នាំមក ស្មាតដែរយើងចាប់យើងចាប់គាត់អាត្មាក្រាបរឿងទៅមុខសួរជួបនេះអត់ប្រមាណនោះប្រាប់ព្រះអាមេត្រីក្នុងជួបដែរគាត់នឹងចូលតែដឹងខ្លួនខ្លួនខ្លួនកសាងបានខ្លួនហើយនៅពេលនេះសំណាងអាត្មាអញធំ វ័យអាយុ80000ឆ្នាំដោយណាស់ម៉ាញ់កើតជាតិនេះបានជួបប្រសិទ្ធ បានជាធម៌របស់ព្រះពុទ្ធដោយចិនខំប្រឹងប្រែងបាត់ដំធម៌របស់ព្រះពុទ្ធដើម្បីបំងជីវិតឲ្យផុតអំពីមនុស្សនឹងខ្លីខំធ្វើទៀតអ្នកមិនទាន់ធ្វើទៀតធ្វើទៀតក្រោយចង់ចង់មកក្រោយព្រោះមានតែកសលទៀតនឹងហើយដែលយើងបានធ្វើឲ្យថ្ងៃហ្នឹងអំតាមដាក់បាបតាមពីឲ្យទៀតតាមពីនេះតាមពីនោះចេះទៅដល់កំពុក ឲ្យក្តីប្រាំឲ្យក្តីមកគាត់ក្តីសុទ្ធតែជាកសលរបស់ខំទៀតទាំងអស់បងចាំបាច់ពីប្រាប់យើងធ្វើបងចាំបាច់ពីប្រាប់ឲ្យទៅជួយបងចូលបងទៅបងមកដល់ហើយត្រូវទៅចូលបងត្រូវតកសាងបងព្រោះបងនឹងកណាកសាងវាជាប្រយោជន៍របស់ខ្លួនមិនមែនប្រយោជន៍ជនណា ម្បីតែប្រាក់មួយរៀលទេមកទៅតែដែលយើងបានលះបង់ឲ្យគេអត់ចេះបាត់ទេតែដែលយើងយកមកយកទៅចាយលេងត្រូវអំពីលក្ខណៈបុណ្យគឺបាត់អស់ទៅអស់នឹងទៅអស់ទៅអត់មកវិញតែបើសិនជាធ្វើបុណ្យទៅគឺថា100ទៅនៅ200ទៅនៅ1000ទៅនៅនៅទាំងអស់ទៅលើដំបូងអញ្ចឹងឬបាត់មកខែទៅទៀតហើយកម្ម បង្កាន់ដោយយ៉ាងឲ្យឲ្យជាប់តតាមអ្នកគ្រប់គ្រងទាំងកម្មវិធីមារាកមារិយុបជនជនយុទ្ធអរុញមានគុណធំធំទាំងអស់តាំងពីធម្មវិនិងធម្មវិនិងបច្ចុប្បន្នយ៉ាងតិចក៏ជាប់ត5ដែរហើយត5មានសម្បាអីចាគឺមួយគុំសម្លាប់ទី2ជំនួយស្របទី ពីទៅក៏មានទៅស្រឡាញ់ទៅព្រមទីក្នុងទីគេនឹងតមឲ្យខាងទៅក្រៅឡើងបើឯងមានខាងមិនអត់ផងទៅខាងគឺទៅនឹងមិនមិនទៅមានប្រគល់មួយនេះឲ្យតម5តែមិនទៅទីក៏ដាច់ត5ប្រគល់តែមួយយ៉ាដល់ខាងទៅក្រៅឡើងប្រគល់ជាប្តីជាអត់ចេះដាច់តទៅអស់ មានកុំយើងក៏អស់ទី5កុំបតាត្រាក៏ប៉ុណ្ណឹងណាដល់ត្រាហើយទៅត្រានេះខ្លះហៅក៏ទៅវត្តអត់បាច់ទៅដល់ដល់ទៅត្រាបានព្រោះតលិសតកម្មតកំកំខ្លួនឯងគេហៅតាមបត្តវិរតិវាជាវត្ថុដែលត្រូវដល់ជួនតាប់អត់ស្លាប់កើតព្រមមេត្តា ស្របគេអត់កម្មយកអាណិតគេយើងគុណអូនគេក្រីស្រីគេអត់ស្រឡាញ់អាណិតគេយើងគេអត់កុហកអាណិតគេយើងទៀមព្រះអត់ខឹងបណ្ដឹងបានហើយចូលប្រាំគឺចូលប្រាំជាសម័យនឹងព្រោះនោះដល់កំហារាកមារីយើងទុំយើងដល់អរុយអ្នកយើងគ្រួសារយើងដីមានគុណនៅកំពុងតែគឺតាមនិរោធ បំពេញតែបំពេញនៅការមានការកាត់បំពេញជាធ្វើរដ្ឋធ្វើគ្រូបង្រៀនជាប់បង្រៀនសិស្សមានគេមកទៅវត្តជាប់ធ្វើស្រែធ្វើទៅទៅនឹងមនុស្សមនុស្សក្រោយធ្វើកងទ័ពការងាររដ្ឋបាលនេះនោះដែលគេដារីតាមអស់សត្វពលរដ្ឋគឺទៅ5តាមចិត្តចិត្តឲ្យធ្វើការម្ដង ឡើយកម្មចិត្តកម្មក5រោគឺស្រើជួយបចារកទីនឹងទៅព្រះអង្គបានអស់អត់មានបញ្ហាអត់គឺតើ5គឺកម្មចិត្តបាទដល់ថ្ងៃ8កើត8យើងលើថ្ងៃ15កើត15រួចខែរួចថ្ងៃគ្រប់ថ្ងៃយើងនិយមរកតាម10ថ្ងៃនេះយើងទាំងហៅរបស់សកកានេះ ដែលការត5នេះគឺអន្តរចតការការត8ហ្នឹងថ្ងៃ8ត8រួច14ត14រួច15ត15រួចហ្នឹង15ត8ណាប៉ុន្តែយើងចូលពុទ្ធបរិស័ទមកចេះអកិនមួយក៏ទៅសំដៅយ៉ាងដែរមើលដល់សំដល់មកវត្តយ៉ាងបានបរាលោកក្រាននិយាយថាកម្ម សរ5ចាំសរ8 ពីសេចក្តីចាំចេញទុកដែលចាំត5ចាំត8ពីសេចក្តីចាំចេញទុកបើគុំមិនពីសេចក្តីទៅតាមមកទៅតាមទីវិញទៅយ៉ាងណាមិញខែខាងថ្ងៃខាងត5 26ថ្ងៃឲ្យអញ្ចឹងដល់ថ្ងៃ8ទៅកាន់ត8ម្ដងចប់ទី8មកនៅខាង5 ចាំតើតាមចាំតើបីនឹងខែផុតខែទៅសល់ ដល់ផុតពីសើតាមសើនៃទៅសើដល់ហើយនិយមមិនដឹងនិយមមិនដឹងសើដល់នឹងនិយាយលោកតាលោកតហើយទៅលោកតីទៅលវត្តបរោះបរោះតាតាហៅទៅលវត្តនិយាយហៅទៅលោកតីខ្លាយចន្ទើបាសបាចាំងធម្មតាទៅព្រោះនិយមមិនដឹងនិយមមិនដឹងជាស្ថិតតែទីតាំងតាមកំណត់បើប្រចាំ7ថ្ងៃ សើថ្ងៃទៅប្រកាន់10ថ្ងៃ10ថ្ងៃទៅប្រកាន់កន្លះខែកន្លះខែប្រកាន់ខែខែទៅនឹងទៅតាមវិធានគឺថា3ខែ3ខែបន្តមួយឆ្នាំឆ្នាំគេកាន់ទៅប្រកបីរាល់ថ្ងៃធម្មតាតាមវិធានគេនឹងនិយមមកទៅប្រតិកំណត់ដល់តែគេកាន់ទៅតាមការកំណត់របស់ផងគេនឹងប្រតិការទងតម្លៃយ៉ាងណានឹងគឺ មាញគឺកម្មរៀនចាស់ហើយបើចាស់ហើយចឹងគិតខែតល8តាមវិន័យ3កាន់តល5ឥឡូវកាន់តែចាស់ហើយបាក់លបាយអាចខ្លាហើយ50ឡើងហើយបើចឹងគិតកាន់តល8 ទៅធ្វើដៃធ្វើជើងពីសាច់ហើយកូនច្រើនដែរក៏នឹងមានកូនបងបងយត់ធំធំគាត់បើចេះតែលួចដៃគេលួចជើងម៉ែឪបានបើចឹងអាចដកវាកម្មទៅបីបានទៅតែកម្មទៅបីព្រោះនេះបានជួបកម្មថាបានដល់តែចាស់មើលតែខកចិត្តអីហើយអេបើចឹងកម្មសោមកបោះ ធ្វើធម៌3តាមសិល10ព្រោះសាសនាពុទ្ធមានសិលយ៉ាងសិល3សិល10បើចឹងតាមសិល10ដល់ចាប់តតរត់ខោអាវខ្មៅយើងទទួលធម៌រងមកចំណើធ្វើធម៌តាមវត្តតាមអារាមពី3ខែចឹងទៅនឹងធ្វើចឹងតាមតទៅ ជាតិឃើញចិត្តអ្នកកម្មត5ក៏ជាតិឃើញចិត្តអ្នកកម្មត3ក៏ជាតិឃើញចិត្តអ្នកកម្មត10ក៏ជាតិឃើញចិត្តដូចគ្នាគេហៅភាវនាកម្មដ្ឋានភាវនាកម្មដ្ឋានសំបីសមារាសមារិក៏អាចចូលកម្មដ្ឋានបានយុវជនយុវវ័យរិទ្ធិជនប្រយ័ត្នសាលានឹងក៏អាចចូលកម្មដ្ឋានបាន បងបងលេងលេងមើលទៅកំពុងធ្វើស្រែធ្វើកិច្ចការកំពុងបំពេញការងាររដ្ឋនោះបានធ្វើតាមតាមបានអ្នកចាស់ចាស់នៅវត្តខ្លះនៅផ្ទះខ្លះក្នុងក្នុងពេលការធ្វើកម្មដ្ឋានបានទៅនេះ ខានបានដូចគ្នាបានព្រមកម្មថានេះឯក៏បានព្រមធននៅក្នុងខ្លួនបារាមច្រើនគេថារកកក្នុងតែរបាយក្នុងឆ្នាំបើចាំដំបាយនៅកណាបើឆ្នាំនៅទៅឃើញបើចាំរកធធក្នុងកាយឃើញគិតឃើញពិចារណារូបរាងកាយឃើញតែអត់ទៅទៅទៅនោះគេហៅរកធក្នុងកាយ ការណាដែលទន្ទឹមបានបំពេញជារិសោជាមលៀននេះសាទៅចិនហើយទុកជាស្លាប់ពីក្មេងទៅសពស្លាប់ ពីក្ដីទៅសំស្លាប់អាយុ20ទៅសំស្លាប់អាយុ50ទៅសំហើយស្លាប់អាយុ70ទៅ80ទៅសំសំណោះហើយទៅណោស្រុកថាមិនបានជាសំព្រោះកំពុងតែយើងទីចំកបហើយស្លាប់ពីក្ដីក្ដីស្លាប់បីកណ្ដាលដីបីចាត់ដីមានទៀតមានតមានទៀតមានគ្រប់ត្រង់ហើយ ឆ្លំពីនឹងទៅទៅកើតជាទេវតាកើតទេវតាម្ដងណាធ្វើពីមនុស្សទៅទៅកើតជាទេវតាឲ្យតែបានទេវតាមកជិតរួចខ្លួនហ្មងរួចខ្លួនគឺមនុស្សអាយុខ្លី អាយុចុះទៅ50ងាប់40ងាប់20ងាប់10ងាប់ហ្នឹងរឿងអត់ជួយទេថាម៉េចបានទៅអត់ជួយព្រោះបកាយទេក្តារយុវែងខាងចាសូមអានេះ50ឆ្នាំយើងយកមួយថ្ងៃទេនេះ50ឆ្នាំយើងយកមួយថ្ងៃទេហើយ30ថ្ងៃទេតាឲ្យមិនខែទេ ហើយ12ខែមួយឆ្នាំទេប៉ុន្តែគេគេហៅឆ្នាំទឹកហើយយើងគេ500ឆ្នាំហើយ500ឆ្នាំបន្តិចជាអាយុមនុស្សយើងវិញ9លានឆ្នាំ9លានឆ្នាំ សាសនាគ្រប់យ៉ាងពលមនុស្សនៅធម្មយុខាហើយឆ្នាំចុងហើយឆ្នាំចុងហើយឆ្នាំចុងអញ្ចឹងបានទៅកើតទេវតាតែម្ដងថត់បាន ដែលបានទៅកើតជាខាមទេវតានៅក្នុងតាវកັບ100ឆ្នាំទៀតនៅលើមួយថ្ងៃទេតាមមួយថ្ងៃទីមួយខែទេវតា12ខែមួយឆ្នាំអាយុ1000ឆ្នាំស្មើនឹងយើង3ត6លានឆ្នាំប្រខានជាងទៀតយើង200ឆ្នាំគេបានមកយើងថ្ងៃអញ្ចឹងគេមានអាយុដែលដល់2000ឆ្នាំទៅ 2000ឆ្នាំទៅអញ្ចឹងបើនឹងដីដល់6000ឆ្នាំខ្លួនមកហើយបើខាងអនទៅគេអាយុ4000ឆ្នាំទៅ400ឆ្នាំយើងទៅថ្ងៃនេះតាមដល់ថ្ងៃខែ12ខែឆ្នាំយើងទៅ4000ឆ្នាំ ដល់ជាង57កោ60តែឆ្នាំដែលបានកើតខាងមកដល់នឹងឡប់ទៅទីឡប់ទៅទីកណាមកគឺថាព្រះអាមេត្រីក្រោយបានតាមជន់សាស្ត្រាមេត្រីក្រោយ ដល់មិនជានៅមកពីមកអាមេត្រី នៅអាយុបុណ្យទេវតាមិនសមអស់ទេប្រកាមេត្រីឡើងសម័យធម៌មិនខានទេវតាយើងតាយើងធ្វើដល់ជាទេវតានោះមិនចាំចូលទេនៅក្នុងចោះចាំព្រះទៅ ហើយក្នុងបានតាមធម៌នោះសម្ដែងដល់តើសក្តិណាជារាប្រេតមានបាត់ទៅនៅក្នុងសម័យព្រះរាមពីស្រីមានបើផ្លូវធ្វើបានជួយប្រាប់នៃប្រាប់ផ្លូវអញ្ចឹងត្រូវយើងមិនឯណាជួយចិត្តទេចាំចាំជឿខ្លួនយើងយើងចាំមកខំប្រឹងយើងឲ្យលែងទៅអូអញលើចឹងចាប់វិស័យទៅបិទមកយើងមែនទេឡា ដែលខ្លួនទៀនកម្មសិលឲ្យដាព្រោះសាសនាចិត្តអស់អាយុកាន់តែខ្លីសុខកើតជាហៅថាកលយុទ្ធកាន់តែចិត្តដល់ហើយណាបើចឹងចំណាស់អាត្មាអាចចិត្តទៅហើយបើចឹងអត់ទេអមទៅហើយមួយថ្ងៃពីថ្ងៃមួយខែពីរខែមួយឆ្នាំពីរឆ្នាំនឹងស្ដាប់ចប់នឹងយកទៅតរខ້ອຍបានច្រើន បានធ្វើទៀតគឺមានច្រើនទាំងខាងសិលខាងសិលមិនទាន់បានចម្រើនកម្មដ្ឋានទេខំនឹងពេញកម្មដ្ឋានបានច្រើននឹងឯងសាមញ្ញជនក្នុងខាងខណៈសម័យជាប្រកបដោយខណៈប្រកបដោយសម័យតែនរជនណាប្រកបចែងឡើងហើយប្រកបការ ហើយឯខ្លួនជាមេឆាប្រទេសនរជននេះព្រះសម្ដែងថាជាបុគ្គលផងគុណឯងយើងសម្បត្តិវល់លៀនវល់កោតយ៉ាងណាក៏ដោយចំណែកជាមេឆាប្រទេសក្នុងជាតិនេះតាមតនប្រពុតតាមតនធររបស់ប្រពុតប៉ុន្តែមេឆាប្រទេសនេះចំជាអបមិច្ឆាប្រភេទយ៉ាងមិច្ឆាមិនចេះស្ដាប់ធម៌អត់ចេះ មិនធ្វើទៀងសោជាវាអីទាំងអស់អផប់នៅក្នុងសម័យព្រះមានប្រថុយមួយឈ្មោះអនន្តតែថៃជាជនអផប់កើតនៅក្នុងសាមញ្ញប្រពុតបានត្រាស់ហើយសម្ដែងផ្គាល់ដែងដែងរីឯអនន្តតែថៃជាជនមិនខាតប្រភេទ មិនចេះបាត់ខមិនឲ្យទៀតមិនកាន់ទុកមិនចម្រើនកម្មឋានអីទាំងអស់មិនមែនត្រឹមតែមិនកាន់ខ្លួនឯងទេឆែកសង្ហាមកោកម្ដៅធ្វើបុណ្យឆែកទៅទៀតនឹងញ៉ាំកូនចៅកម្ដៅធ្វើបុណ្យឆែកទៀតបានមានបានប្រាក់ចិត្តតែជាចប់នឹងប្រមូលទុកប្រមូលទុកទាំងអស់ ទុកក្នុងទាំងសុខសាមខ្លាចចោលលួចយកទៅកប់ទុកក្នុងដីមិនឲ្យគេដឹងបានដឹងម្នាក់ឯងដល់ពេលខ្លួនដល់ពេលស្លាប់ស្លាប់ទៅចោលទាំងអស់ចំបានមានប្រាក់គឺដើម្បីចាំទានដើម្បីសេះចំប្រកក្នុងដីដីគុណកោអ្វីលើទៅខំប្រឹងរកទាំងបាមាទឹកមកលើខែដីទាំងអស់ រីឯខ្លួនស្លាប់ទៅទៅកើតជាមនុស្សកំសត់អនាមសេដ្ឋីកាលឡើងតាមជនរួមមានចានដូចជាបីសាននៅគលៀមស្លែទៅនៅគលៀមដូចខោក្បាលរាងកាយដៃជើងដូចស្មោចព្រេងបីសានខ្ញុំចាំទៀតដោយសារអំណាចអីក៏ដោយសារអំណាចមិនខាងផ្សេងក៏ ហើយព្រះអក្លក្រិតជាតិនេះជាមហាសទ្ធិរងនឹងស្លាប់ត្រឹបថ្ងៃនេះឯងកើតឡើងទៀតទៅធ្វើមណាយគ្រប់10ខែកើតឡើងផ្លែចេញមកដល់ក្រតោកយ៉ាងលំបាកប្រាទៀតទៅហាភុជនរក បាយមកដល់ស្រីទៀតវាទៅរូបរាងកាយអាក្រក់ដូចជាខ្មោចព្រាយបិសាចនេះដល់ហ្នឹងធ្លាក់ព្រឹកមកនិយាយពីចិត្តទីទីក្នុងព្រឹកហ្នឹងអស់លោកចិត្តបរិសុទ្ធទាំងឡាយមួយពាន់គ្រួសារក្រនអក្រននឹងចូលទៅកើតចង្រៃគឺអស់អក្រនគ្រួសារគេបងគឺកបបងចោលសំហែកនឹងអូនហ្នឹង កម្មវិធីនឹងផ្ទៃណាគឺមិនបបងចោលអត់ឲ្យនៅក្នុងទៀតទេព្រោះចំណាយដល់ទីប្រលហើយមហានំបាក់ដោយសារមានយើងពេកខ្លួនគឺមិនបបងចោលហើយមិនអាយរំនៅវាទៅទៀតណាសូមទៅដល់ពុកអននៅជាមួយណាចំណាយបានប្រចាំយើងយើងតាមដល់ខ្លួនអស់នឹងព្រះចំណែកខាងខាងនៅជាមួយជនអសបបរោះពេលទឹកមើលជា ដើមឈើនឹងដូចជាដំណើរដែលខិតនៅជាមួយនឹងរសជាតិអីយ៉ាងដូចជាស្បៅឬក៏វបដូរពេជ្រវបដូរពេជ្រឲ្យនៅនឹងហោងគីឡូនឹងល្វីគីឡូយ៉ាងណាមិញអានំតែផ្ទៃម្នាក់ឯងល្វីអស់1000គ្រួសារហើយតែបាយពីរគ្រួសារគេដេញដេញ ដល់កើតឡើងកាលណាមិនអាចបោះចោលដល់អាយុរហ័យរៀងទៅ3ឆ្នាំបោះចោលទ្រាំតែដល់នេះទៅនៅទៅខ្លួនឯងមិនមែនជាកូនធម្មតាទេមកពងគឺសាសិននៅតែអើខ្លួនឯងទៅលះបង់ឯងចោលណាខ្លួនឯងនេះបើទៅជាមួយនឹងណាអត់មានបាយជីអស់ម៉ែសពថ្ងៃនេះ ប្រតិកូនឯងចោលមកទៅសុំទីបានទីបើយកកូនឯងទៅមុខជំរុញមានអំណាចវាឲ្យផលផងបើចឹងកូនឯងឲ្យម៉ែបែកពីដំណឹងហើយដល់សុំមានម៉ែទៅម៉ែលាហើយអានងតែភ័យគាត់ចាំជាតិគាត់ថាជាតិមុនជាសក្ខីជាតិមុនជាសក្ខីកូនគាត់មើលមូលសរីតែភ័យមានជាតិគាត់មានសម្បត្តិថា អញ្ចឹងចាំបាច់ទៅរកអ្វីទៅផ្ទះកថៃអញវិញរត់ចូលទឹកស្ដាល់ផងគឺទីវិញចៅចៅមានមានគាល់តាវេណាមិនមើលខ្មោចតែយ៉ាច់មកឲ្យបីសាច់ខ្មោចមកឲ្យ អ្នកដំណើរប្រភេទបាននឹងតែឃើញអបីសានេះមកបណ្ណាចាប់មុខកោញ៉ាំទៅទៀតកំតែទៀតដាក់នឹងកំព្រៀបអូសទៅម្ដាយយកទៅចោលលើកណោញ៉ាំមកតែចាច់ឃើញទេនេះផលនៃសិក្ខាប្រភេទដែលបានកើតជួបនឹងប្រព្រឹត្តបានកើតជួបនឹងបធរហើយតែព្រោះជាមិច្ឆាប្រភេទ អភ័ព្វអញ្ចឹងនឹងជាបុគ្គលអភ័ព្វនឹងហៅបុគ្គលមិនប្រកបដោយឋានៈមិនប្រកបដោយកម្មញ្ញពេលប្រាប់សាសនានៃយើងត្រង់ទៅយ៉ាំទៅលើនឹងអនន្តហើយមានប្រាប់បន្ទូលនឹងអនន្តថាមនាលអនន្ត អ្នកឃើញព្រៃវាអូសមិនទេក៏គាត់ព្រះអង្គធ្វើនឹងឲ្យអានន្តរឿងនេះកំបាំងណាស់គេមិនអាចទៅបានក្រៅអំពីតថាគតឯងគតបែរទៅនឹងឯងអានន្តនឹងឯងអានន្តឯងថៃជាតិមុនជាមហាពុទ្ធ័យគាត់ទៅផ្ទះគាត់ហ្នឹងហើយកូនគាត់មូលសេរីគាត់នឹងស្លាប់បាត់អញ្ចឹងបង្កើតអញ្ចឹងណាគេគាត់ ហើយដល់អញ្ចឹងអាម៉ាំយូរទៅអញ្ចឹងទៅតាមកូននោះ ប់ដល់លោកមួយករៃខែថៃលោកសុខៃដឹងទេអ្នកដែលគេវាយអូនក្មេងមិញមានដឹងថានឹងត្រូវយកចិត្តចិត្តមុនណាអេអត់ជឿទេឲ្យខ្ញុំតែចឹងឯងឲ្យខ្ញុំរំល្អណាមិនទៅបង្កើតអីចឹងខ្ញុំជឿទេយើងជឿមិនពិតទេចេះណាណាស្ដែងពិតព្រះតាមពិតមួយករៃក៏តែគិតថាប្រពុតមិនដែលធ្វើប្រពុតមិនដែលធ្វើដោយវិចារពីល្អ មានសំតែម្ដងថាមិនទៅយ៉ាងនោះដល់ពេលអញ្ចឹងក្មេងនៅពលូទៅរឿងយ៉ានឹងក៏រត់មករកបែរព្រះបានព្រះអង្គមានព្រះបន្ទូលថានៃអានន្តសេនជាតិមុនឯងជាមហាសទ្ធិបីសាររបស់មួយសរីសេនហិជាតិ ឯជាតិនេះឯងជាមនុស្សកំសត់ស្បោះទាំងអស់ស្បោះទាំងរូបសម្បត្តិស្បោះទាំងទ្រព្យសម្បត្តិស្បោះទាំងប្រាជ្ញាសម្បត្តិរបស់ជាមនុស្សវិកលវិការស្បោះស្បោះស្បោះគ្រប់គឺអត់ទាន់ឯងទៅគេទេដើម្បីឲ្យគេស្គាល់ថាឯងមានអ្វីជាផកតាមដែរទេកំណត់ឯងតបទុកក្នុងផែនដីខ្លួនឯងដល់នោះទៅឯងទៅជាដល់នៅវឹងចូលផ្លែកដោះកោះមក បហានជាតិអស់ទាំងកន្លែងគាត់យកអស់មើលស្រីតែថៃមិននឹងឲ្យឪអាចដល់ម្លេះពិតជាឪមែននឹងពិតជាឪអនន្តតែថៃទៀតទីទីទឹកស្នៃបំពោដល់ចិត្តឃើញថាអញខកហើយមួយជាតិ